ប្រជាពលរដ្ឋរស់នៅចំណុះជើងវត្តពុទ្ធខេតារាមក្នុងភូមិស្រមោឃុំទឹកជ្រៅស្នើសុំដល់ក្រសួងធម្មការនិងសាសនាមេត្តាជួយអន្តរាគមន៍ដកព្រះចៅអធិការវត្តចេញស្លាក Grand View ជឿជាក់លើទេពកសលបុត្រធីតារបស់អស់លោកអ្នកប្រជាពលរដ្ឋក្នុងភូមិស្រមោឃុំទឹកជ្រៅស្រុកតំបែខេត្តត្បូងឃ្មុំជាង400នាក់បានសម្រេចចិត្តផ្តិតស្នាមមេដាយស្នើដល់អាជ្ញាធរពាក់ព័ន្ធដកព្រះចៅអធិការវត្តពុទ្ធខេតារាមចេញបន្ទាប់ពីព្រះចៅ ធិការឈ្មោះលឹមគឹមហុងមិនបានប្រណិប័តតាមកន្លងព្រះពុទ្ធសាសនាពិសេសគឺបានកັບកេងបច្ច័យកសាងអស់ជាច្រើន ដូចជាថវិកា4600ដុល្លារអាមេរិករបស់អៃដាមវែងសាខុននិងថវិកាបុណ្យកថា100លានរៀលនិងថវិកាកសាងជាច្រើនទៀតបើតាមការរៀបរាប់របស់លោកតាសុកសៀបានឲ្យដឹងថាសូមស្ដាប់សំឡេងរឿងកសាងនឹងឲ្យចៅអធិការថ្មីនឹងមិនស៊ីសវៈនឹងគណៈកម្មការ ថ្មីហ្នឹងរឿងលុយហើយដល់គណៈកម្មការថ្មីហ្នឹងគាត់ប្រុងចេញខ្ញុំចេះទៅហាមចេះទៅខ្វាត់ពោះយើងគេបោះឆ្នោតឲ្យហើយបើគេបោះឆ្នោតឲ្យយើងឲ្យមានស្នាដៃសិនហើយស្នាដៃនឹងផ្លូវហ្នឹងធ្វើនឹងរួចហើយបានគេក៏លាឈប់ទៅដល់លោលាឈប់ទៅនឹងខ្ញុំអានឹងមុននឹងលានឹងមានដំណោះជាមួយប្រសងនឹងស្រេចរួចហើយបាទហើយដល់ខ្ញុំហ្នឹងមិនទាន់ចេញទេខ្ញុំចេះតែចាំមើលដល់ខ្ញុំចាំមើលយ៉ាងទៅទៅធ្វើលោកចេះតែប្រព្រឹត្តខុស ឆ្គងទៅឆ្គងទៅបច្ច័យនោះចិត្តបាត់ទៅបាត់ទៅដល់យូរយូរទៅបច្ច័យបានមកជុំម្ដងម្ដងឬក៏ប៉ុនទានអីម្ដងម្ដងហ្នឹងគឺថាលោកប្រមូលទៅធ្វើមួយជីតែលោកបើយើងអ្នកធ្វើយើងអ្នកតសេចំណាយចំនួនយកទៅឲ្យលោកបឋមត្រាលោកអត់ឯកភាពតើតែលោកធ្វើខ្លួនលោកហើយដល់ក្រោយមកធ្វើរបាយការណ៍ម្ដងម្ដងទៅឃុំលោកយកกระดาษសទៅឲ្យមេភូមិឯកភាពហើយលោកយកមកធ្វើឯនេះអត់មានចំណាយចំនួនសិនឲ្យមេភូមិគេពិនិត្យគេឯកភាពទេយកกระดาษសសុទ្ធមកទៅឲ្យឲ្យ ឯកភាពហើយដល់ខ្ញុំមើលទង្វើនឹងចេះតែមិនមិនល្អទៅខ្ញុំក៏នឹកឃើញថាអ្នកស្រុកគេចេញអស់អាលួងពាក់កដាលកាលនោះនៅពាក់កដាស្មើហើយណាដល់គណៈកម្មការថ្មីចេញទៅនឹងហើយដល់ខ្ញុំគិតពិចារណាខ្លួនឯងថាបើអញនៅប្រកាសគេថាអញបានស៊ីហើយអាចារ្យបានស៊ីបានសង្ងំនៅអញ្ចឹងខ្ញុំខ្លាចអាចខ្លាចពាក្យចាស់មួយថាទូកទៅកំពង់នៅដល់អញ្ចឹងខ្ញុំក៏សម្រាកឈប់ទៅដែលសំដកហ្នឹងព្រោះនៅក្នុងវត្តហ្នឹងមនុស្សកាន់តែថយទៅថយទៅការចូលប្រតិបត្តិណាបាទហើយ បញ្ហាសំខាន់នោះដូចយើងឃើញស្រាប់ទេប្រណំនៅមុខក៏ត្រូវបាត់ខ្លងទាំងលបងនោះបាត់មកផ្ទាំងតាំងពីលោកនោះមកនៅ ហើយបកគោលបកគោលភ្លើងនេះសិតតែ100 100ជាងបាត់ដូរមកដាក់លេងពងទីបយ៉ាងការកសាងវាអត់មានសមត្ថផលហើយជាពិសេសយើងគិតតែលុយបិណ្ឌលុយដាក់បិណ្ឌលុយភ្ជុំលុយបនធំធំណាធ្វើរបាយការណ៍ទូទាត់ទៅសូន្យសល់គ្មាន មានតែចំណាយ អាហ្នឹងជាហេតុផលដែលយើងមិនគួរនឹងឲ្យទុកទី1ទី2ដូចជាលួយអៃដាមវៃសុខុនគាត់ឲ្យមក4000ជាងមិនដឹងយកទៅណា ហើយទី2នោះលុយកឋិន100លាននោះក៏បាត់បង់សូនឈឹងគណៈកម្មការគួរមកបានដឹង ហើយគាត់ដែលលោកគង់នៅថ្ងៃហ្នឹងគាត់ហ្នឹងគាត់ហ្នឹងឥឡូវចៅអធិការមុនទៅធ្វើ ហើយនៅជាពាក់គេជាង20លានលុយក៏គូកមិនព្រមសងគេអឺស្នើសុំដកលោកចេញនេះគឺថាមូលហេតុដោយ ណែលោកអាចារ្យដូចលោកអាចារ្យទាំងពីរបានមានប្រសាសន៍មកថា ស្នើឲ្យដកលោកចេញគឺថាអត់មាន ការអីកសាងសោះនៅក្នុងសមិទ្ធផលនិយាយរួមទៅតាំងពីដើមមកនេះគឺថាកើតផ្លូវបេតុងមួយខ្សែនេះដែលមានគណៈកម្មការ បាទដល់ក្រោយមកនោះលោកនឹងបានណែមកដល់គង់នៅកន្លែងនេះគឺថាធ្វើបានផ្លូវមកបេតុងមួយកណាត់នោះហើយនឹងតឲ្យរែងធ្វើសាលាអីនៅមកដុំ ខាងក្រោយសាលាឆាន់ហ្នឹងបានមួយនោះតែបើលោកថាសាលាឆាន់នេះលោកអ្នកធ្វើអត់មែនទេបាទអត់មែនទេបាទអានឹងយ៉ាងបានថាស្នើដល់លោកក្មួយហ្នឹងគឺថាឲ្យដកអង្គលោកចេញបើតាមការឯកភាព របស់ប្រជាពលរដ្ឋ ប្រជាធិការវត្តលឹមគឹមហុងចាប់តាំងពីមកក្នុងវត្តគឺមិនដែលបានកសាងអ្វីនោះទេទោះបីប្រជាពលរដ្ឋនិងចំណោះជើងវត្តបានចូលបច្ច័យកសាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយគណៈសមិទ្ធផលក្នុងវត្តគឺបានកសាងមុនចាអធិការអង្គនេះមកកាន់កាប់វត្តម្លេះលោកតាបន្តថាពីមួយថ្ងៃទៅមួយថ្ងៃគឺប្រជាពលរដ្ឋតិចទៅតិចទៅដែលចូលវត្តធ្វើបុណ្យហើយមកដល់ពេលនេះគឺគ្មានតែម្ដងដូចនេះសូមគណៈមន្ត្រីសង្ឃ ក៏ដូចជាអាញាធរពពន់មេតាជួយអន្តរាគមដល់ព្រះចាអធិការវត្តអង្គនេះចេញដើម្បីប្រជាពលរដ្ឋបានចូលវត្តធ្វើបន់វិញផង ជាមួយគ្នានេះលោកតាសានចម្រើន បានរៀបរាប់ឲ្យដឹងដែរថាព្រះចាអធិការលឹមគឹមហុងមានវត្តមាន ក្នុងវត្តតែពេលមានបន់ទានប៉ុណ្ណោះក្រៅពីនោះភ ieck ច្រើនគឺមិនដឹងថានិមន្តទៅណានោះទេ ហើយពេលខ្លះមានគណៈកម្មការវត្តផ្សេងមកតាមទីលុយក៏មាន លោកតាបន្តថាប្រជាពលរដ្ឋចំណុះជើងវត្ត គាត់អស់ជំនឿដោយសារលោកកັບកេងលុយកសាងអស់ជាច្រើន ហើយ គ្រប់ការចំណាយចំណូលព្រះចៅអធិការរូបនេះមិនដែលមានរបាយការណ៍ចំណូលចំណាយនោះទេ ប្រធានភូមិត្រមលោករស់គឹមហ៊ុនមានប្រសាសន៍ថារឿងនេះបានកើតឡើងជាយូរមកហើយតែកន្លងមកលោកតែងតែសម្របសម្រួលប៉ុន្តែនៅពេលនេះគឺប្រជាពលរដ្ឋក្នុងភូមិទាំងមូលលែងចូលធ្វើបន់ក្នុងវត្តទៀតហើយ ដោយសារព្រះចៅអធិការវត្តលឹមគឹមហុង បានប្រព្រឹត្តទង្វើធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿពិសេសរឿងកັບកេងលុយកសាង និងមិនសូវនៅវត្ត លោកថាមកដល់ពេលនេះមានប្រជាពលរដ្ឋចំណោះជើងវត្ត ជាង400នាក់ដែលបានផ្តិតស្នាមមេដាយស្នើដកលោកចេញក្នុងនោះក៏មានការទទួលស្គាល់ពីលោកមេឃុំផងដែរជុំវិញករណីខាងលើនេះព្រះចារិកាវត្តពុទ្ធខេតារាមលឹមគឹមហុងមានសង្ឃដីកាថា វាជារឿងចោតប្រកាន់ព្រះអង្គស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 070 438 439ឬក៏មួយខ្សែទៀតដែលមានលេខទូរស័ព្ទ078 438 439សូមអរគុណ Thank you.